ណែហើយបកកើតទឹកជំនន់នឹងក៏ជូតផ្ទះពងសងអាហែទឹកហើយមិនសងអាហែទឹកហើយអាហែទឹកហែបានអត់មើលមើលមកហែតិចមើលតិចមើលកុំខ្លាំងបានតែមាត់តែខ្លាំងចឹងគេបោកណាណែនិយាយសួរបួមមើលណាគេបោកណាគេអូណែគាត់តែខ្លួនឯងហ្នឹងបោកគេបានមែន ជីវិតរបស់យើងកើតមកគឺសម្រាប់ឲ្យគេបោនឹងហើយសាក់គឺលើមើលតាំងពីយើងមកដល់ផ្ទះហ្នឹងរហូតដល់ឥឡូវជីវិតយើងមានបដូរផ្លាយគេខ្លះអត់មានន័យខុសផងលាក់នៅតែជាលាក់លាក់នៅជាលាក់លាក់ពីមុនណាដូចព្រះនាងចឹងប៉ុន្តែលាក់ឥឡូវដូចអ្នកបំរើចឹងប៉ុណ្ណឹងហើយណាដឹងខ្លួនទៀតមែន ធ្វើឲ្យក្តីសម័យរបស់ឯងអាចលាយដូចអំបិលត្រូវទឹកកុំបារម្ភអំបិលទៅទឹកវានឹងរលាយហើយមីងច្បាស់ថានឹងបានភ្លក់អំបិលដល់ប្រៃដូចមាត់របស់មីងជាមហានេះតែមីងអត់ចង់ដឹងទេហ៎ថាក្តីសម័យរបស់ខ្ញុំគឺជាអីក្តីសម័យរបស់ខ្ញុំគឺចង់ឲ្យមីងរស់នៅក្នុងការពិតការពិតដោយគ្មានអ្វីសំបីការស្រឡាញ់បានទេ មានតែរឿងដដែលដែរឬសម្លេងរំខានតែរហូតខ្ញុំនឹងឈប់រំខានប្រសិនបើខ្ញុំបានអីដែលខ្ញុំត្រូវការវាសនាកូនមីងធ្វើគ្រប់យ៉ាងព្រោះតែបំណងល្អនោះទេអរគុណបំណងល្អប៉ុន្តែទុកខ្លួនឯងចោះទាំងឪទាំងកូន សិតតែពួកអត់ប្រយោជន៍មានប្រយោជន៍តែពើប្រែមែនហ៎ Good morning ក្មួយសម្លាញ់ចិត្តរបស់មីងព្រឹកនេះអារម្មណ៍ល្អដែរអត់ចាអារម្មណ៍ល្អជាងពីម្សិលមិញត្រូវឲ្យក្មួយគ្រប់យ៉ាងត្រូវតែមានការផ្លាស់ប្ដូរជាងមិនអាចរស់នៅភាពងឹតបានរហូតនោះទេសំណាងហើយដែលក្មួយសម្លាញ់របស់មីងនេះអាចផ្លាស់ប្ដូរពីភាពងឹតបាននេះគឺជាឈុតថ្មីសម្រាប់ក្មួយ ឈុតថ្មីហើយតែខ្ញុំត្រូវដូរឈុតថ្មីសាលាមានតនបានជូនដំណឹងមកណាមីតែមីងបានជូនដំណឹងទៅសាលាក្មួយមីហើយក្មួយត្រូវតែបដូរមករៀននៅសាលារដ្ឋវិញឡាស្ដាប់មីងណាក្មួយសម្លាញ់ជ្រើរបស់មីងមីងគ្មានលទ្ធភាពគ្រប់គ្រាន់នឹងឲ្យក្មួយទៅរៀនបន្តទៀតនោះទេ តាមអីទោះបីជាយ៉ាងណាក៏មីងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឲ្យក្មួយសម្លាញ់ចិត្តរបស់មីងនេះបានរៀនពីដើមដែរព្រោះថាមីងចង់ឃើញក្មួយស្រីរបស់មីងមានសេចក្តីសុខផ្លូវចិត្តដោយតែក្មួយចង់ឃើញមីងមានសេចក្តីសុខផ្លូវចិត្តដែរ តែក្មួយក៏បារម្ភអីមីងនឹងឲ្យគេជូនក្មួយទៅរៀនរួចក៏យកក្មួយត្រឡប់មកវិញមីងមិនឲ្យក្មួយសម្លាញ់ចិត្តរបស់មីងនេះពិបាកក្នុងការធ្វើដំណើរទៅរៀននោះទេក្មួយចាំណាប៉ាម៉ាក់របស់ក្មួយ ធ្វើយ៉ាងម៉េចចំពោះក្មួយបានមីងក៏ធ្វើបែបនឹងចំពោះក្មួយបានដូចគ្នានេះ ក្មួយឆាប់យកទៅបដូរទៅឆាប់យកទៅបដូរទៅណាក្មួយសម្លាញ់ចិត្តរបស់មីហឹម មើលឆ្វេងស្ដាំទេគេនៅហ្នឹងមានឡានស្កានេះយកយើងទៅរៀនទេមានតែម៉ូតូរបស់ខ្ញុំទេជីអត់មកក្រក់ឲ្យសំដែអាក្រក់ទៀតខ្ញុំមកក្រក់សំដែអាក្រក់ប៉ុន្តែខ្ញុំអត់បានជាអាក្រក់ឲ្យយើងដើរទៅរៀនទេមកតាក់បង ឥណទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Yes I can Yes we can អ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញខ្ញុំមាន ធម្មពលជំរុញដ៏ខ្លាំងក្លា Go Jul ង់ទៅណាសាលានៅមុខហ៎ទៅណាជាសិតរបស់ខ្ញុំលេងលោកក្រោយក៏មកប៉ះខ្ញុំទៀតហើយប្រាប់សិនមកអាចចង់ទៅណាទៅរកមិត្តភ័ក្ដិខ្ញុំ នៅទីនេះគ្មានមិត្តភ័ក្ដិខ្ញុំទេចាំចាញ់ពីរៀនណាខ្ញុំទៅរើហើយថ្ងៃហ្នឹងជាថ្ងៃផ្លាស់ប្ដូរសាលាមករៀនថ្ងៃដំបូងផងអញ្ចឹងណទៅចូលរៀនរើមិត្តភ័ក្ដិថ្មីថ្មីនៅក្នុងសាលា ខ្ញុំក៏ធ្លាប់ផ្លាស់ប្ដូរសាលារៀនដំបូងដែរពេលដែលខ្ញុំជួបមិត្តភក្តិចាស់ចាស់របស់ខ្ញុំខ្ញុំហៅគេគេធ្វើមិនលើក៏មានដែរអាហ្នឹងមកពីយើងគ្មានមិត្តភក្តិបាត់ប្រកបចឹងហីមិត្តភក្តិចង់រក100នាក់ក៏បានដែរប៉ុន្តែពេលខ្លះក្នុងចំណោមមិត្ត100នាក់ហ្នឹងគ្មានសំបីតែមួយអាហ្នឹងយើងក៏បន្ទោសគេថាគេហ្នឹងមិនល្អជួនកាលមកបើយើងមិនធ្វើខ្លួនឯងឲ្យល្អផងគេថាបានដែរ I don't care You are cute, baby. Bye. លែអត់នៅអញ្ចឹងនឹកដែរតានេះនឹកនឹកព្រោះមានអ្នកសំដែងឲ្យមើលមែនលែអាវាអំនួតវាស្អាតវាឆ្លាតតែមិនក៏វាអត់ដឹងថាវាភ្លើណោះដូចរឿងថ្ងៃមុនអញ្ចឹងគាត់តែយើងនិយាយថានាងចែតជាអ្នកលួចកវលណាវាក៏ជឿភ្លាមហើយធ្វើបាបនាងចែតឲ្យយើងមើលទៀតអេអេពូហែងណាស្គាល់កបីអត់ លះមិនថាទាំងស្អាតឆ្លាតមានហើយកម្មវិធីទាំងមូលសិតតែពណ៌ខ្មៅទៀតនៅចិត្តនាងហ្មង Happy birthday អូនលះតែផ្កាយខ្លាំងមើលតែតាំងហ្មងអេអេពូហែងណាស្គាល់កបីអត់ហេឡូ មានកន្លែងសម្រាប់យើងអត់គ្មានទេតែបើនៅខាងក្រៅប្រហែលជាមានខាងក្រៅតុកសន្តិសុខនឹងហើយឥឡូវសុភាពគេបែបហ្នឹងមើលទៅស័កសមនិយាយទៅខូលហ្មងពួកឯងឥឡូវចេះកំ pl ែងទៀតពួកយើងគ្មាន skill best row ដូចហែងទេ មិនក៏ហាងនេះឲ្យមនុស្សស្រីអន់អន់ចូលចឹងណោះបើខ្ញុំជាម្ចាស់ហាងវិញខ្ញុំឲ្យចូលហ្មងព្រោះថាមនុស្សខ្លះវាចង្រៃហាងគេត្រូវហើយដូចឯងមុនចឹងតែគេនិយាយថាមនុស្សបែបហ្នឹងគ្រាន់តែនៅចិត្តណាក៏ចំណាយដែរណាណែមិនមិននំគ្នាទៅស្រួយទឹកចេញហីពួកអីមើលទៅដូចជាឆោចិត្តយើងយូរដែរហីមាត់ឯងឯងដែលចម្រៃនេះ ហើយលាក់ហើយនៅចាំរឿងហែងបាត់កបើថ្ងៃមុនអត់ដែលហែងគិតថានឹងចេះអ្នកយកតែយើងគិតថាហែងប្រហែលជាមិនចាំទេតែមិនចាំល្អជាងអេតែហែងនៅឈរនៅត្រង់នេះធ្វើអីពួកយើងត្រូវធ្វើលំហាត់ឲ្យគ្រូសិស្សសាលារត់ដូចឯងមិនយល់ទេឆាប់ចេញសិស្សល្បែលអន់អន់ ជិះម៉ូតូដូបតហ្វ្រីហើយមានចេតនាអីមែនខ្ញុំមិនដូរចៃទេខ្ញុំចេះកករឿងដូចឯងទេព្រោះថ្ងៃសុំតែមួយសុកមួយសុកទេឈប់ទៅពីនឹងហួសម័យអីអូខេទៅអត់ចឹងអត់ទៅខ្ញុំទៅមុននេះទៅទៅទៅមិញម្លងមកនៅឆនៅនឹងឯងតិចទៀតដល់ផ្ទះតាខ្ញុំចេះជោគបែងតា 狼吗？ ហាញទៅវិញណាហាញនេះនឹងមែនខ្ញុំក៏មិនប្រកាសដែរតែហាញកុំខ្វល់ទៅវិញណាដឹងចង់ជូនមកហើយអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង I sweat. Yes, I can. Yes, we can. អ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាគោជុលមីងក្រែងមីងនិយាយថាមីងកំពុងតែជួបបញ្ហាហើយត្រូវការលក់ទេខ្ញុំដើម្បីដោះស្រាយបញ្ហា ហើយហើយនេះបញ្ហាអីគេវិញអើក្មួយអាបញ្ហាមីងដោះស្រាយហើយអស់ហើយតែមីងក៏ចង់ឲ្យជីវិតរបស់មីងមានសេចក្តីសុខដែរក្រែងក្មួយអីគឺជាអ្នកនិយាយថាឲ្យតែមីងមានសេចក្តីសុខក្មួយក៏មានសេចក្តីសុខដែរ ឬមួយក៏ក្មួយមិនចង់ឃើញមីងមានសេចក្តីសុខទេណែបានហើយឯងមកនេះមកព្រមទឹកមុំនៅតាឲ្យនេះប្រហើយអាយើងជិញទៅក្រៅមានសេរីសុខដីមកមកអូមកបងមានលៀបមានចៃឡានថ្មីយើងអាណាអូនឡានយើងឡានថ្មីលេងដី ស្រីសួស្ដីកើតមានដល់កូនយើងណាអាយអើយនេះតើខ្ញុំកំពុងតែសម្រេចចិត្តខុសមែនទេខុស ទីនេះជាផ្ទះមីងហាមធ្វើចរិតបែបហ្នឹងគឺមិនបានជាដាច់ខាតនៅទីនេះវាមិនមែនជាបាហើយវាក៏មិនមែនជាក្លឹបសម្រាប់ឲ្យក្មួយដេកឬក៏អង្គុយបង្ហុយផ្សែងបារីទេខ្ញុំចង់រំសាយអារម្មណ៍មនុស្សកំពុងតែ stress លោកក្រោយចេញចោលចាស់គូទ្វាផងបើគ្មានការអនុញ្ញាតពីខ្ញុំណាកុំចេញចូលប្រទេសផ្ដាស់ព្រោះបន្ទប់នេះជាបន្ទប់របស់ខ្ញុំតែវាជាផ្ទះរបស់មីងមីងចង់ចេញមីងចង់ចូល វាជាសិទ្ធិរបស់មីងមួយទេដែលត្រូវក្រែងចាត់ម្ចាស់ផ្ទះហើយមុននឹងក្មួយធ្វើអីមួយក្មួយត្រូវសុំការអនុញ្ញាតពីមីងហើយក្មួយក៏អញ្ចឹងដែរមិនថានៅទីណា នៅកន្លែងណាពេលវេលាណា ហាមធ្វើចរិតបែបនឹងជាដាច់ខាតត្រូវខំរៀនឲ្យចប់ធ្វើខ្លួនឲ្យល្អមីងនឹងរកបុរសណាដែលល្អបំផុតយកមកឲ្យក្មួយខ្ញុំមិននំទេ ដែលមីងចង់យកឲ្យណាគេក៏បាននោះតែមីងគ្រាន់តែចង់ឃើញក្មួយមានអនាគតល្អហើយអនាគតក្មួយល្អដោយមីងគឺជាអ្នករៀបចំទុកដាស់ហើយក្មួយនៅក្មេងប្រៀបបីដូចជាខ្មៅដៃដែលគេកំពុងតែគូលើក្រដាស់បើគ្មានបន្ទាត់ទេ បន្ទាត់ដែលក្មួយគូវានឹងវិញ បើសិនជាខ្ញុំជាខ្មៅដៃមែនណាខ្ញុំប្រកាសជាចេះឆ្នៃខ្លួនឯងឯងខ្ញុំមិនត្រូវការបន្ទាត់ដូចជំនាញទេវាស់ផ្លូវជីវិតខ្លួនឯងឲ្យត្រូវផងហ្នឹងមីងកុំរៀនធ្វើខ្លួនឯងជាចរិតរឿងលូបែបហ្នឹងធ្វើខ្លួនឲ្យល្អល្អទៅឲ្យស្គាល់រស់នៅ ភាពស្រស់ស្រួលខ្លះផងហើយត្រូវដឹងថាខ្លួនឯងពេលនេះកំពុងតែស្ថិតនៅកន្លែងណា name tag ผมเชื่อแจ้งอะពាក្យសម្ដីផ្អែមល្ហែមទង្វើល្អคล้ายៗរបស់ពួកគេពិតជាពិបាកបែងចែកមែនតើពួកគេមានគោលបំណងអីចំពោះយើងចូលប្រុងប្រយ័ត្នចំពោះមនុស្សក្បែរខ្លួនបំផុតព្រោះទង្វើក្បត់មនុស្សទាំងនោះ ធ្វើឲ្យយើងឈឺចាប់បំផុតព្រោះយើងមិនបានត្រៀមខ្លួនទុកមុន។ doing មីងយកទឹកដល់ប្រះព្រំពីម្សិលមិញយកមកស្រោចឲ្យក្មួយឲ្យក្មួយស្រីមីងនេះមានសេរីសួស្តីការងារសម្រាប់ព្រឹកនេះរៀនធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុនមក ផ្អែមកាយវិការប្រៃដែលធ្វើឲ្យយើងមិនអាចតវ៉ាបានអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Yes I can Yes we can ណាត់400ពន្យាកាចាស់ទប់ស្កាត់ភាពជ្រីជ្រួញខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាកោជុល ហើយបកកើតទឹកជំនន់នឹងក៏ជូតផ្ទះពងសងអាហែទឹកហែមិនសងអាហែទឹកហើយអាហែទឹកហែបានអត់មើលមើលមកហែតិចមើលតិចមើលកុំខ្លាំងបានតែមាត់តែខ្លាំងចឹងគេបោកណាណែនិយាយសួរបួមមើលណាគេបោកណាគេអូណែគឺតែខ្លួនឯងហ្នឹងបោកគេបានមែនជីវិតរបស់យើងកើតមកគឺសំដៅឲ្យតែគេបោកហ្នឹងហើយសាក់គឺឡើងមើល តាំងពីយើងមកដល់ផ្ទះហ្នឹងរហូតដល់ឥឡូវជីវិតយើងមានបដូរផ្លាយគេខ្លះអត់មានន័យខុសផងលាក់នៅតែជាលាក់លាក់នៅជាលាក់លាក់ពីមុនណាដូចព្រះនាងចឹងប៉ុន្តែលាក់ឥឡូវដូចអ្នកបំរើចឹងបើប៉ុណ្្នឹងហើយណាដឹងខ្លួនទៀតមែន គិតលុយមុនមកទិញស្រាទៅអីថ្ងៃឈឺលបួត្រូវលាបថ្នាំម៉ែមនុស្សធម្មតាពេលគេឈឺគេអីចឹងទៅគេធ្វើការថ្នាំក្នុងដៃយើងនេះប៉ុន្តែមនុស្សទេវតាដូចខ្ញុំតើផឹកវាលប់មែនផឹកអត់យកថែមអីអត់ទេអបអត់ក៏អត់ដែរតែជួយគេលើផង ណែបងហើយឈឺមុខមកផឹកស្រាវិញឈឺមុខមកផឹកស្រា ផឹកស្រាដើម្បីវាស្ពឹកកុំឲ្យវាឈឺចាំមកជេរដងដែរឈឺសោះហើយនិយាយថាផឹកដបត្រែមាត់ខ្ញុំហ្នឹងអត់ខ្ពើមខ្ញុំហ៎ខ្ពើមដែរតែមិនភ្លេចនិយាយចឹងយើងដឹងតែគាត់មនុស្សអាក្រក់អីហើយមិនក៏មិនទៅនៅកន្លែងណាល្អមកនៅនឹងទៅអីវាគ្មានកន្លែងណាល្អសម្រាប់អ្នកអាក្រក់ដូចខ្ញុំមក summer mộng mơ nào của họ tình mà đã 힘들었더라 나좀 많아 tôi nhóm chỉ là một thai lẽ 100តិចឯចាយមែនខែយើងធ្លាប់ជាមិត្តភក្តិនឹងគ្នាមិនក៏ហែងមកប្រើភាសាអញ្ចឹងយើងណាប្រាប់ឯងរឿងមួយឯងគ្រាន់តែជាប្រនាង ដែលធ្លាក់ពីលោកចាក់គោឯងខ្ញុំនឹងថាឯងនឹងឥឡូវអត់សល់អីទេដៃខ្ញុំមិនអាចជួយឯងបានទេតែលុយនេះអាចជួយឯងបាន Everything is start now ខ្ញុំសូមឲ្យការចាប់ផ្ដើមមួយនេះគឺជារឿងល្អខ្ញុំសូមឲ្យខ្ញុំបានជួបមនុស្សល្អហើយខ្ញុំក៏សូមឲ្យខ្លួនឯងក្លាយទៅជាមនុស្សល្អដែរហើយពួកឯងទៅណា គឺពួកយើងត្រូវតែរៀនជីវភាពឯងពិបាកប៉ុណ្ណឹងអីនៅនាំគ្នាទៅរៀនទៀតពួកយើងក្រត្រប់ហើយតែពួកយើងអត់ចង់ក្រចំណេះដឹងទៀតទេពួកខ្ញុំគិតថាមានតែចំណេះដឹងទេដែលអាចជួយកែប្រែវាសនាពួកយើងបានបើបើតែពួកយើងមានក្តីសម័យខុសគ្នាមែនប៉ុន្តែពួកយើងគឺមានគោលដៅតែមួយ គឺធ្វើយ៉ាងណាឲ្យសម្រេចគោលដៅរៀងខ្លួនថ្ងៃនេះពួកយើងមានគ្រូបរៀនអង់គ្លេសពិសេសសរសើរគុំអ្នកគ្រូលា Hello. you love you. Thank you, thank you, thank you, thank you.